ក្លិនសុបាយគូដៃកាន់ដបស្រោមិនបាច់មាននារីតែដៃខ្លួនយ៉ាងសង្ហាហេបមានតែពួរដៃ ងស្អីបើតែស្រីសងវ៉ាទៅលើខ្វល់គឺមានតែឯកាចង់ជួលជើងពីគេសុខចិត្តឲ្យខ្លួននៅទីនេះលែងខ្វល់នឹងពេលស្នេហ៍ តែគ្នាឡើងវិញគុំព្រាតែអត់មានបញ្ហាទេអត់ចេះខ្វល់ចេះខ្វល់សង្ឃឹមសប្បាយតែតែកាន់ដបស្រោអត់បាត់មាននារីតែតែគ្នាសង្ហាអេពីតែពួតដែរ អីទៀតណាបងអូនបាយលីងទៅបងទាំងណាពេលបងបងមកចូលដល់ខាងអូនថតបងបងឃើញបងណាបងមិនស្គាល់បងមិនចង់ចាងជុបជុបជុបជុបដូចជាងខុបរយតែចង់ថ្មីណាអូស្រឡាញ់អូនណាស់កាត់ពីកាត់បាស់លប់ខ្លួនសួយចាំឲ្យចាស់ចូលស្ដីអូនបាយចាំមិនព្រមស្ដីខាងបងទៀតអ្វីថាអូនចង់ដែរមានអូនមួយកងនេះអូខេលេខក្បែរមកឆ្នៃកាត់មកកាត់ស្អែកលេខលឹងដល់ស្លឹងលើប្រខែបើជំនិតតាមខ្យល់ទៅសម្បត្តិបញ្ញាឆាយមើលឯងតម្ដងតិចមកយ៉ាងនេះអូ22ស្គាល់ជាស្នៃដល់ប៉ាសិតញី Kasih kau, ini sesapi